ថាកណាថ្វាយបង្គំលំចាស់គ្រូពីចម្ងាយកណាមានសំណួរតើគួរធ្វើកុសលសេចក្តីល្អបែបណាទើបអាចចែករំលែកបុណ្យដែលខ្លួនធ្វើហើយបានដល់អ្នកដទៃនិងសត្វចិញ្ចឹមដែលស្លាប់ព្រោះអាណិតខ្លាចកើតកន្លែងមិនល្អហ្នឹងហើយអឺពាក្យថាចែកបុណ្យដែលហៅថាបតិទានសំខាន់មកពីការយល់ដដែល អត់យល់ចែកបានតែពាក្យប៉ុន្តែបើយល់នរណាមិនទទួលក៏ប៉ុននឹងចម្រើនដែរឧទាហរណ៍ថាឥឡូវយើងទៅធ្វើសាលារៀនមួយ ជាសេចក្តីល្អយើងទៅធ្វើផ្លូវមួយ ជាសេចក្តីល្អយើងបានជួយ សង្គ្រោះមនុស្សម្នាក់នឹងហើយអ្នកដែលនៅជុំវិញយើងពេលហ្នឹងក៏បានទៅធ្វើទេ ដល់ពេលជួបទៅនិយាយដល់សេចក្តីល្អគឺយើងនិយាយពីកុសលធម៌ដែលយើង បានបំពេញឲ្យគាត់ត្រេកអរជាមួយនឹងយើងដែរប៉ុនឧទាហរណ៍ថាយើងនិយាយហើយគេអត់អជាមួយផងគេត្រឹសគេស្មោគេថាហូជោជោអីទេប៉ិនស្ទាបមើលចិត្តយើងនៅពេលដែលយើងនិយាយយើងអួតឬក៏យើងចង់ឲ្យគេត្រេកអរនឹងអំពើល្អ ណាក្នុងន័យថាអំពើល្អរបស់យើងនឹងនឹងជះឥទ្ធិពលដល់គេយ៉ាងហោចក៏ឲ្យគេគិតឃើញថាអំពើល្អគឺជាអ្វី ហាក់ដូចជាបរៀនគេដែរអាហ្នឹង តែគេ អត់ចូលចិត្តទេគេអត់ស្រឡាញ់គេអត់សាធុគេអត់មកអបអរសាទរជាមួយយើងគេថាយើង អួតគេថាយើងអីប៉ិនឲ្យច្បាស់ខ្លួនយើងយើងមិនមែនអួតទេយើងចង់លើកកម្ពស់សេចក្តីល្អអញ្ចឹងណា ហ្នឹងហើយយើងចង់បញ្ជាក់ថាសេចក្តីល្អហ្នឹងមានពិតហើយយើងពិតជាបានត្រេកអរចំពោះសេចក្តីល្អដែលយើងបានធ្វើហ្នឹងមែនឲ្យគ្រាន់តែអ្នកដតីហ្នឹងត្រេកអរជាមួយយើងអញ្ចឹងបើសិនជាគេមានធាតល្អដែរគេស្ដាប់ពីរឿងអំពើល្អដែលយើងធ្វើ គេពិតជាត្រេកអរជាមួយយើងហើយយើងមើលមើលចិត្តដែលត្រេកអរចំពោះសេចក្តីល្អហ្នឹងណាអានឹងយើងនិយាយសន្មតថាបានហ្នឹងគឺក្នុងន័យហ្នឹងអនុមោទនាបុណ្យពីគេឈ្មោះថា អឺក៏សម្រេចប៉ុនដែរហ្នឹងណាហៅថាបត្តានុមោទនាមយៈប៉ុនហ្នឹងត្រេកអរនឹងសេចក្តីល្អរបស់គេក៏ឈ្មោះថាប៉ុនដែរហ្នឹងប៉ុន្តែយើងសួរថាចិត្តអីដែលទៅត្រេកអរនឹងសេចក្តីល្អរបស់គេហ្នឹងចិត្តល្អបើចិត្តអាក្រក់អរមួយសេចក្តីល្អអត់កើតទេឃើញទេអញ្ចឹងបានសរុបមកនៅតែរៀនរៀនច្បាស់ហ្មងណានាថាមិនរឿងរបស់គេណាណាថាយ៉ាងមិនរឿងរបស់គេ មួយទៀតគេធ្វើអំពើអាក្រក់អីគេនិយាយពីអូអញអញទៅសម្លាប់ គេ អញទៅលួចគេអូអស់ចាណាស់ម្ចាស់មក អញដាក់តែមកត្បូងជាប់អីងាប់អស់ហ្មង ហើយក៏ទះដៃគ្រប់គ្រងថាអឺល្អហើយណែឯងក្លាហានឥឡូវយើងសួរថាចិត្តអីដែលទៅគ្រប់គ្រងអំពើទុច្ចរិតបែបហ្នឹងអាហ្នឹងក៏ឈ្មោះអនុមោទនាដែរប៉ុន្តែអនុមោទនាសេចក្តីអាក្រក់សួរថាចិត្តកុសល ទៅត្រេកអរនឹងអំពើទុច្ចរិតកើតទេអត់ទេ អអត់កើតទៅវ័យបហាទៅលួចទៅប្លន់ចាប់រំលោភគេហើយទៅថោសាធុថាអឺណែឯងធ្វើត្រូវហើយសួរតែចិត្តបែបហ្នឹងចិត្តអីចិត្តអាក្រក់ចិត្តមិនល្អជាចិត្តអកុសលយើងផ្ទុយមកវិញចុះបើគេនិយាយល្អគេរៀបរាប់ពីអំពើល្អហើយយើងទៅត្រេកអរថាអូណែឯងបានធ្វើល្អហើយណោះណាស់តែខ្ញុំមិនដឹងបើខ្ញុំដឹងខ្ញុំចូលដែរហើយចិត្តហ្នឹង ចិត្តបងអោនទៅអញ្ចឹងអាចិត្តបែបហ្នឹងហើយ ដែលហៅថាបតានុមោទនីហ្នឹងហើយយើងអត់រៀនឲ្យយល់ច្បាស់ទេចេះតែយកមកមូលបង្កាច់ថាហោះបនចែកគ្នាបានចរណាបនអាណានឹងធ្វើវានៅតែបនអាណាក្នុងធ្វើដដែលនោះណាឧទាហរណ៍ថាយើងទៅរៀបរាប់ពីអំពើល្អហ្នឹងបនដែលហៅចែកបនចែកបនហ្នឹងប្រាប់មនុស្ស2នាក់ ម្នាក់ត្រេកអរជាមួយយើងជាមួយនឹងសេចក្តីល្អរបស់យើងដែលយើងនិយាយហ្នឹងម្នាក់ទៀតទ្រឹស្មោយើងស្អីដែរចូលចូលយកលុយទៅធ្វើផ្លូវអត់ប្រយោជន៍បើយកមកជប់លៀងស៊ីផឹកមួយអញគ្រាន់បើជាងហ្នឹងហើយឥឡូវយើងវិភាគទៅលើចិត្តអ្នកទាំងពីរហ្នឹងមួយត្រេកអរចំពោះអំពើល្អដែលយើងបាននិយាយដែលយើងបានចែកហ្នឹងគេហៅថាចែកចែកហ្នឹងគឺប្រកាសតំណឹងនឹងឯងហើយមួយទៀតស្អប់ អាការធ្វើល្អរបស់យើងហ្នឹងដោយអំពើដោយដោយចិត្តខ្នាញ់ដោយចិត្តចំណែនតោអ្នកទាំងអស់គ្នាវាមិនត្រូវបានអារឿងហ្នឹងទេគឺសុំតែឲ្យអញមកធ្វើវិឡានៅទិញស្រែអញផឹកអីចេះចុះទៅចិត្តអញ្ចឹងយើងអត់យល់រឿងហ្នឹងយើងឆាប់ទៅវិនិច្ឆ័យតែវាមិនដែលបនអាណាចៃគ្នាមើលនំប៉័ងថាត្រូវហើយប៉ុន្តែយើងវិភាគទៅលើចិត្តឃើញទេ ទី1យើងធ្វើល្អម្ដង យើងល្អរួចហើយនៅពេលដែលយើងរៀបរាប់ពីអំពើល្អចង់ឲ្យគេត្រេកអរចំពោះអំពើល្អហ្នឹងដែរនេះឃើញចិត្តល្អមួយយ៉ាងម្ដងទៀតទេឃើញទេដំណងល្អមិនអួតទេណាអាបំណងអួតផ្សេងអាបំណងអួតអាហ្នឹងអកុសលដែរអមនុស្សពីរនាក់ម្នាក់ត្រេកអរចំពោះសេចក្តីល្អរបស់យើងគ្រប់គ្រងអំពើល្អរបស់យើង ដែលថាអនុមោទនាបុណ្យហ្នឹងដែលថាបានចំណែកបុណ្យហ្នឹងណាបាន បានហ្នឹងពាក្យយើងនិយាយស្ដាប់បានទេ ប៉ុន្តែសំខាន់សួរថាតើអ្នកដែលត្រេកអរគ្រប់គ្រងអំពើល្អដែលយើងធ្វើហ្នឹងចិត្តអី ដែលគ្រប់គ្រងហ្នឹងចិត្តអីដែលត្រេកអរហ្នឹងមិនចិត្តកុសលហ៎មិនចិត្តស្អាតហ៎មានតែចិត្តស្អាតទេ ដែលវាទៅគ្រប់គ្រងអំពើល្អនោះវាទៅគ្រប់គ្រងអំពើជាកុសលឃើញទេចុះមនុស្សដែលអត់ជ្រះថ្លានឹងសេចក្តីល្អគេធ្វើល្អអត់ជ្រះថ្លាអត់អត់អត់គ្រប់គ្រងអំពើល្អចិត្តអី ចិត្តទុច្ចរិតចិត្តអាក្រក់វិលមកវិញថាសួរថាតើមនុស្សទាំងពីរនឹងយល់ចិត្តពីណាយកទៅគិតមិនចិត្តរៀងខ្លួនហ្នឹងគ្រាន់តែមានឈ្មោះថាប៉ុនរបស់យើងគេត្រេកអរចំពោះប៉ុនដែលយើងចែកក៏ពិតមែនក៏ប៉ុន្តែសួរថាយកចិត្តពីណាយកទៅគិតមិនរៀងរៀងខ្លួនដដែលមកពីគាត់មានយោនិសោមនសិការៈដោយខ្លួនគាត់ថាអ ណាអំពើនេះគឺជាអំពើល្អគាត់ធ្វើនឹងចំជាបានត្រឹមត្រូវហើយលុយនេះលុយរបស់គាត់ពេលវេលារបស់គាត់បើគាត់ទៅធ្វើរឿងអីផ្សេងក៏បានប៉ុន្តែគាត់យកទៅធ្វើប្រយោជន៍ទៅជីកដងទឹកទៅធ្វើថ្នល់ទៅធ្វើអីបានជាប្រយោជន៍ដល់គេនេះអាចិត្តគិតអញ្ចឹងចិត្តអីគេចិត្តល្អបនអត់បនកុសលអត់កុសលចិត្តណាគេចិត្តគាត់នោះ គ្រាន់តែមានសេចក្តីល្អដែលយើងនិយាយនឹងជាអារម្មណ៍បច្ច័យតែប៉ុណ្ណោះតែប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងបានថាឆ្លាតអីឆ្លាតទៅប៉ុន្តែមុននឹងវិនិច្ឆ័យយើងយើងរៀនពាក្យព្រះអង្គមួយមួយឲ្យយល់ផងហ្នឹងហើយកុំប្រញាប់យកគំនិតពេញដោយទឹកភៈគំនិតពេញដោយអវិជ្ជារបស់យើងយកទៅនិយាយចេញមកឡោងឡោងឡោងឡោងយើងត្រូវដាក់ប៉ះពាល់ហ្នឹង មានពេលខ្លះអាទិដ្ឋិរបស់យើងនិយាយទៅប៉ះពាល់ដល់គេដល់ឯងគ្នានឹងមិនសូវបានរៀនសូត្រមកជឿប្រកាច់ប្រកិនតាមពាក្យយើងខូចប្រយោជន៍គេ នឹងត្រូវដឹងតែយើងបធជន ពាក្យមួយមួយ ដែលព្រះបរមគ្រូត្រាស់មកដោយពុទ្ធញាណអញ្ចឹងបានយើងត្រូវរៀនត្រូវមានអត្តកថា ត្រូវមានកម្ពីដេកាពន្យល់សេចក្តីឲ្យច្បាស់ហ្នឹងហើយ កុំចេះតែឡោងឡោងឡោងឡោងតាមអាទិដ្ឋិរបស់ខ្លួនឯងហ្នឹងអាហ្នឹងវាមានស្អីទេវាទោសរបស់យើងហ្នឹងឯង